មានការសង្ស័យជាមេព្រៃខ្លាំងខ្លាយដែលតែងតែធ្វើស៊ីតាមដងផ្លូវក្នុងខេត្តកំពតមហាជនមានចម្ងល់ថាតើបុគ្គលរូបនេះជាមន្ត្រីរដ្ឋបាលព្រៃឈើឬគ្រាន់តែជាតេកុងរថយន្តប៉ុណ្ណោះបានជាហ៊ានអួតខ្លួនថា ជាមន្ត្រីរដ្ឋបាលព្រៃឈើកាន់6ខេត្តហើយតែងតែបានធ្វើស៊ីគេសាហាវម្លេះ ហើយតែងតែបានធ្វើស៊ីគេសាហាវម្លេះដោយគ្រាន់តែរថយន្តសាំយ៉ុងដឹកទ្វារនិងក្រងទ្វារតាមបណ្ដោយផ្លូវជាតិលេខ3ឆ្ពោះទៅកាន់ខេត្តតាកែវក៏មានរថយន្តប្រភេទលេខស៊ី330ពណ៌ផ្សែងបារីដែលមានគ្នា3នាក់ចុះចាប់ទៀបទាលុយចំនួន9លានរៀលជាថ្នូរនឹងការដោះលែងទាំងរថយន្តនិងមនុស្សតាមការបញ្ជាក់ពីជនរងគ្រោះថាកាលពីរសៀលថ្ងៃទី20ខែសីហាឆ្នាំ2022 មានមនុស្ស3នាក់ដែលតាំងខ្លួនជាមន្ត្រីរដ្ឋបាលព្រៃឈើគៀបចាប់រថយន្តដឹកទ្វារនិងក្រុងទ្វារទាមទារលុយ9លានរៀលខ្លួនក៏បានតេទូរស័ព្ទរកប្រពន្ធឲ្យខ្ចីលុយអ្នកជិតខាង បានចំនួន6លានរៀលនិងបានដាក់ចូលកង់និងបានដាក់ចូលកង់លេខ097 55 15 171ទើបពួកគេដោះលែងរថយន្ត នៅចំណុចចំការពុតយាយម៉ៅផ្លូវជាតិលេខ3មិនតែប៉ុណ្ណោះថែមទាំងគម្រាមថា មិនឲ្យគាត់ខលទូរស័ព្ទប្តេផ្ដាស់ឬថតសកម្មភាពនានាប្រាប់អ្នកសារព័ត៌មានឡើយករណីនេះដែរមហាជនសុំស្នើទៅលោកនីរងអធិការឈុំសមុទ្រកាន់6ខេត្តត្រួតពិនិត្យមើលកូនចៅក្រមអវាទផងកុំបណ្ដេតបណ្ដោយឲ្យធ្វើភ្ជុះភ្លៀងបានស្រេចតែចិត្តពេក មិនដូច្នោះទេរិះរងទុកដោយពួកមន្ត្រី កន្ទែលធំបន្លំដេកក្បាលទំពេកបន្លំកោពិសេសស្នើទៅលោកម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតមេត្តាជ្រាបនិងមានវិធានការផង ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ